អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយអឺនេះគាត់ថាចង់ចូលមកនិយាយរឿងមួយចំនួនតាក់ទងទៅនឹងអ្នកដែលគាត់លេង JX ហ្នឹងហើយអឺមួយរយៈមុនប្រហែលជា2 3ថ្ងៃមុនណាហ្នឹងហើយមាន player មួយគាត់បាននិយាយថាគាត់ផុសក្នុងក្រុម Facebook ណាគាត់ថាគាត់ប្រើ tool ដែលខ្ញុំបានផុសទៅក្នុង YouTube ហ្នឹងវាធ្វើឲ្យបាត់ account ឬក៏ item របស់គាត់ឬក៏អាចគេធ្វើ C item គាត់តាមរយៈការប្រើប្រាស់ tool មួយហ្នឹង អឺអ្វីដែលខ្ញុំអាចបញ្ជាក់បានខ្ញុំចង់និយាយថា tool ភាគច្រើនយើងប្រើជាប្រភេទ file grade ហើយបើយើងនិយាយពីសុវត្ថិភាព ពាក្យថា grade មួយម៉ាត់គឺសុវត្ថិភាពវាមិនអាចបាន100%ទេវាអាចបានត្រឹម90ឬក៏80%ទៅតាមអ្វីដែលយើងយល់ដឹងពី tool មួយហ្នឹងហើយ tool ដែលខ្ញុំយកមកប្រើប្រាស់នេះ បើពីខ្ញុំគិតទេគឺសុវត្ថិភាពខ្ញុំគិតថាមានអ្វីកើតឡើងទេដោយសារភាគច្រើនខ្ញុំប្រើប្រាស់ tool នឹង ទាំងអស់ហ្នឹងអា tool ដែលខ្ញុំផុសក្នុង YouTube គឺខ្ញុំប្រើប្រាស់វាទាំងអស់តែម្ដងដោយអ្នកទាំងអស់គ្នាបានឃើញ TV Auto មួយនេះគឺខ្ញុំប្រើណាហើយខ្ញុំក៏ប្រើកម្មវិធីសម្រាប់ C Reward Online មួយនេះណាហើយខ្ញុំក៏បានប្រើកម្មវិធី WPE Pro មួយនេះណានិយាយទៅកម្មវិធីភាគច្រើនដែលខ្ញុំផុសក្នុង YouTube ភាគច្រើនគឺខ្ញុំប្រើប្រាស់រួចហើយបាទខ្ញុំយកទៅផុសក្នុង YouTube ភាគច្រើនខ្ញុំរៀនប្រើខ្ញុំរៀនមើលតើខ្ញុំចេះអស់ហើយបាទខ្ញុំយកទៅធ្វើវីដេអូ record ហើយផុសចូលក្នុង YouTube ណាហើយអឺកម្មវិធីភាគច្រើនគឺដែល copy ចូលក្នុង JX ណាមានតែកម្មវិធីនេះមួយនេះឯងណាមានកម្មវិធីមួយនេះឯងកម្មវិធីដាក់អូតូកូន8ណាដែលយើងត្រូវ copy ចូលក្នុង folder JX ហើយកម្មវិធីផ្សេងផ្សេងទៀតគឺអត់ចាំបាច់ copy កម្មវិធីនឹងចូលទៅក្នុង folder JX ទេចឹងខ្ញុំគិតថាកម្មវិធីដែល copy ចូលក្នុង folder JX វាអាចមានហានិភ័យជាងហ្នឹងហើយ ប៉ុន្តែខ្ញុំបានប្រើប្រាស់សាអាចគឺអត់មានបញ្ហាទេហើយខ្ញុំក៏ធ្លាប់ខ្ញុំប្រើយូរដែរហើយនិយាយទៅ គឺប្រើរាប់ឆ្នាំដែរប៉ុន្តែខ្ញុំមិនដែរមានការបាត់បង់នៅ hero ឬ item នៅក្នុង hero ខ្ញុំទេហ្នឹងហើយហើយខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាប្រើវាដោយរបៀបណាទេហើយអ្នកទាំងអស់គ្នាគួរព្យាយាមមើលបែបនេះវិញណា មូលហេតុមួយចំនួនដែលវាអាចធ្វើឲ្យបាត់ item ណាហ្នឹងហើយទី1គឺអ្នកទាំងអស់នេះ share password ហ្នឹងតើឲ្យអ្នកផ្សេងគាត់លេងហ្នឹងហើយអាចជាមិត្តភ័ក្តិបងប្អូនឬក៏អ្នកណាមួយគាត់ថាអូខេខ្ញុំទុកចិត្តគាត់ខ្លាំងណាស់បាទខ្ញុំឲ្យគាត់ប្រើហ្នឹងហើយអាហ្នឹងអាចបាត់ណាទី2អ្នកទាំងអស់គ្នាអឺអាចឲ្យ hero ហ្នឹងឲ្យគេហាត់សភៅឬហាត់អាជីលមុនឲ្យឲ្យគេដឹង password ហើយឬក៏មួយក៏ដឹង account ចូលលេង នៅពេលដែលគេដាក់ account ចូលលេងណាទោះបីជាអ្នកទាំងអស់គ្នាដូរ password ក៏ដោយជួនកាលគេអាចរាវត្រូវនឹងគេអាចរាវត្រូវគេអាចចូលទៅតែម្ដងណាហើយគេមិនមែនព្យាយាមរាវមួយថ្ងៃទេអាចរាវយូរហ្នឹងហើយយូរថ្ងៃទៅទៅចូលដល់ពេលដែលគេចូលគេស៊ីយកតែម្ដងអាហ្នឹងក៏វាអាចស៊ីតាមហ្នឹងដែរមានប្រាក់ដើមមួយដែលគាត់ផុសណាហ្នឹងហើយខ្ញុំរក standard ដែលគាត់ផុសអត់ឃើញទេ គាត់ផតថាបន្ទាប់ពី GM ធ្វើការអាប់ដេតហ្នឹងគឺ item គាត់មួយចំនួន ត្រូវបានបាត់តាមពិត Brother ហ្នឹងក៏ខ្ញុំស្គាល់គាត់ដែរនៅក្នុងក្រុមខ្ញុំណាខ្ញុំសុំអត់បញ្ចេញឈ្មោះទេហើយបន្ទាប់ពីគាត់ថា GM អាប់ដេតឲ្យធ្វើការបាត់ item គាត់ចាប់ផ្ដើមមានអារម្មណ៍ថាតានតឹងជាមួយ game មួយហ្នឹងគាត់ចាប់ផ្ដើម post status ក្នុងក្រុមមួយនេះដល់ពេលអញ្ចឹងបន្ទាប់ពីគាត់ post រួច គាត់ក៏បានឆាតទៅសួរ GM ហើយ GM គាត់ថាអូខេការ update នេះគឺមិនមានបាត់ item ហ្នឹងទេហើយបន្ទាប់មកមករយៈក្រោយហ្នឹងដូចជាមកសំមិញនឹងថ្ងៃហ្នឹងឯនេះដែលគាត់ចាប់ផ្ដើមនឹកឃើញអូខេកាលពីមុនមកគាត់ធ្លាប់ឲ្យ account ហ្នឹងទៅ pro ម្នាក់គាត់ហាត់ជីលមុនឲ្យបន្ទាប់មកទៀត password គាត់បានដូរប៉ុន្តែមិនដឹងថាមិនបាន pro ហ្នឹងគាត់យកចូលហ្នឹងឯងហើយក៏បានរកឃើញតែ CI team គាត់រហូតដល់គាត់ផុស stand ទៅពេញណាពេញណីអញ្ចឹងទៅថាអូខេម្នាក់នេះបោក CI team គាត់ណាអាហ្នឹងមូលហេតុវាមកពីអញ្ចឹង ហើយមូលហេតុដែលថាប្រើកម្មវិធី Siribat អឺ Siribat online ឬកម្មវិធី TV Auto ឬកម្មវិធីនេះ WPE Pro នេះណាឬកម្មវិធី C អីផ្សេងៗណាដែលខ្ញុំបានផុសក្នុងចំណែក YouTube ខ្ញុំខ្ញុំគិតថាវាមិនមានការធ្វើឲ្យបាត់បង់ account ទេនឹងវាមិនមានការធ្វើបាត់បង់ account ទេព្រោះអ្នកទាំងអស់នេះត្រូវចាំថាបើសិនជាករណីគេអាចស៊ី account យើងមែនបានមែនណាណា គេមិនស៊ី account ត្រឹម50 60ដុល្លារអ្នកទាំងអស់ត្រូវចាំថា account ដែលគេចង់បានគឺជាប្រភេទ account hero ដែល master ដែលមាន item សាន់នីឡើងហ្នឹងហើយអាហ្នឹងបានស៊ីហើយវាឆ្ងាញ់ណាគេមិនដែលស៊ី item កប៉ែកប៉ុកទេហ្នឹងហើយហើយបើសិនជាគេចង់ស៊ីមែនក៏គេទៅស៊ីនេះប្រភេទអ្នកលក់ item ដែលគេជាអ្នកប្រភេទលក់ទិញដូរនៅក្នុង game GX ហ្នឹងដែរហ្នឹងហើយបានវាបាន item ច្រើនណា អាហ្នឹងបើសិនជាករណីគេចង់ស៊ីមែនហើយជាកម្មវិធីដែលប្រើមកគឺសម្រាប់តែ CI team គេគឺស៊ីទៅលើលក្ខណៈបែបហ្នឹងណាអូខេហើយខ្ញុំខ្ញុំបានចូលមើលនៅក្នុង group នេះខ្ញុំឃើញ Facebook តំផោះទេគាត់ថានេះលេងសក់សក់ចាប់ផ្ដើមបាត់ហើយអញ្ចឹងតើតាមពិតនេះយើងអាចមើលរូបនេះបាន account នេះគេដាក់ថាត្រូវបាន ban ត្រូវបាន ban ដោយ GM នេះ account នេះណានឹងអាចតាមពិត គួរតែយល់ភាសាមួយនេះតែពិតខ្ញុំចំណាំទេណាខ្ញុំមិនថាអីទៅ player មួយណាទេប៉ុន្តែខ្ញុំគាត់បញ្ជាក់ថាបើសិនជាចាញ់ so mistake បែបនេះមាន account ត្រូវបាន ban ហើយហើយដល់ពេលអ្នកទាំងនេះចូលមកបែបនេះគឺ account អត់មាននៅក្នុង game នេះទេ account ណាណាហ្នឹងហើយមូលហេតុដែលមានដោយសារជា ban ហើយមូលហេតុនៃការ ban មានតែ2 3រឿងអ្នកទាំងអស់គ្នាទី1គឺអ្នកទាំងអស់គ្នាប្រើ tool ជំនួយហ្នឹងហើយដែលប្រើឲ្យបើកវាចោលណាអត់ប្រំបិតវាវិញ ហ្នឹងហើយទី2គឺអ្នកទាំងអស់គ្នាដាក់ arrow នៅក្នុងក្រុងដែលវា full ឧទាហរណ៍ដូចជា daily cd ហ្នឹងហ្នឹងឯងគួយហាត់ copy គួយហាត់អីនៅតាមដុំហ្នឹងឬក៏ដាក់ hero កន្លែងតា C reward online ហ្នឹងឬក៏ដាក់កន្លែងតា C ប្រាចាយហ្នឹងហ្នឹងឯងហ្នឹងទៅហើយហ្នឹងអត់នៅទេណាហើយនៅពេលដែលយើងឆាតទៅសួរ GM GM ដំណោះស្រាយគាត់គឺថា hero យើងប្រើកម្មវិធីជាមួយហេតុផលគាត់មានប្រព័ន្ធហ្នឹងហ្នឹងឯង នេះគឺជាមូលហេតុខ្លះខ្លះដែលខ្ញុំដឹងតាម player ដែលគាត់លេងហើយនឹងធ្វើការ ban ទៅលើ hero ហ្នឹងហើយព្យាយាមដាក់ hero នៅ CD LQ សិនមកនឹងហើយឬក៏បីជិញហ្នឹងដែលជាទីក្រុងដែលវាអឺទលំទលាយហ្នឹងហើយហើយអឺក៏មាន player ខ្លះដែលគាត់ចូលទៅ comment ជាមួយនឹង GM តាក់ទងទៅនឹងអឺ ban ប្រភេទ hero auto out ណាឬក៏ hero ដែលគាត់ដាក់ឲ្យតាក់ជើងហ្នឹងហើយតាមពិតអា style តាក់ជើងហ្នឹងអ្នកទាំងអស់ដឹងហើយគឺប៉ 5P P អ 5PW ដែលគាត់ធ្វើការបោះខ្មោចច្រើនអញ្ចឹងទៅវាធ្វើឲ្យតាក់ជើង ប៉ុន្តែពេលបច្ចុប្បន្ននេះអឺ GM នឹងធ្វើការ ban hero ទៅបដាបដាទៀតហើយហ្នឹងហើយគាត់ព្យាយាម ban ដែរប៉ុន្តែ ban អត់អស់តាមពិតពីយើងជា player យើងចង់ recommend នេះ តាមពិតយើងគួរតែរីកំអិតថាអូខេ ban ជាម៉ាស៊ីនតែម្ដងទៅគឺ ban ជាលេខ board ខ្ញុំនឹងគេ ban កើតកើតទេណាហ្នឹងហើយចាំចែកចៃទេអាហ្នឹងនេះយើង view ចេញមកវាមាន board មានអីយើងអញ្ចឹងបត់ប្រភេទណាប្រភេទណាអញ្ចឹងណាតែមើលឡៃណាទេអាចចូលមើលនៅក្នុងនេះផែននេះបានបែបនេះនេះនឹងអាច ban ជាបត់នឹងចោលតែម្ដងទៅកុំឲ្យវាមកញេញញ៉ៃតិចហ្នឹងហើយ ព្រោះករណី bot ឈ្មោះ bot នេះនេះប្រភេទ bot system នេះប្រភេទបែបនេះគឺ system ហ្នឹងគេបែប bot ដូចតើមិនរួចទេហ្នឹងហើយមានតែ ban IP អ្នកនរនេះ ban IP គឺជាជំរឿនល្អមួយអញ្ចឹងគួរព្យាយាម ban IP ចោលតែម្ដងទៅមិនបាច់ឲ្យមកញេញហើយទៀតប៉ុន្តែ ban IP គេប្រើកម្មវិធីមួយទៀតគឺ chip IP នឹងបានដូចគ្នាដែរទេប៉ុន្តែគាត់ថាពេលដែលបើកប្រើប្រាស់វាពិបាកបើកតិចហ្នឹងហើយ ហើយចំពោះកម្មវិធី support អ្នកទាំងអស់នេះដល់ពេលដែលអ្នកទាំងអស់នេះប្រើប្រើឲ្យបិទចោលដូចខ្ញុំអញ្ចឹងទៅវាអត់បញ្ហាទេកម្មវិធីនេះអីខ្ញុំប្រើរហូតដែរនឹង auto login នេះគឺខ្ញុំប្រើ auto login ជាមួយ account របស់ខ្ញុំខ្ញុំមើលទៅដូចជាមិនមានបញ្ហាទៅលើការប្រើប្រាស់ដែរព្រោះខ្ញុំប្រើរាប់ឆ្នាំដែរគឺមិនដែលមានបញ្ហាអីទេណាតែកម្មវិធី C Debate Online ក៏ខ្ញុំប្រើដែរខ្ញុំប្រើដែរប៉ុន្តែ ដូចជាមិនមានការប៉ះពាល់ទេនៅពេលដែលខ្ញុំប្រើហើយ C មួយផ្លេតនេះគឺខ្ញុំបិទវិញហើយហ្នឹងហើយ ហើយកម្មវិធី Chat Energy ក៏ខ្ញុំធ្លាប់ប្រើដែរប៉ុន្តែពេលបច្ចុប្បន្នក៏ខ្ញុំលុបចោលពីម៉ាស៊ីនខ្ញុំដែរដោយសារវាកង់ជាមួយនឹង AK ហ្នឹងហើយ WPE Pro តាមធម្មតាខ្ញុំប្រើវាសម្រាប់ book item ដូចជាមិន មានអីប៉ះពាល់ទេណាអូខេតាមពិតវីដេអូនេះខ្ញុំគ្រាន់ចេញការរី comment ប៉ុណ្្នឹងទេហើយខ្ញុំគិតថាគ្រប់កម្មវិធីទាំងអស់ខ្ញុំក៏មិនបខំអ្នកទាំងអស់នេះប្រើកម្មវិធីមួយហ្នឹងដែរ វាជាជំរឿរបស់អ្នកទាំងអស់គ្នាទេបើអ្នកទាំងអស់គ្នាអូខេយល់ថាកម្មវិធីដែលខ្ញុំផុសនឹងទៅប្រើស្រួលអូខេអាចដើរទៅប្រើបានហើយបើអ្នកទាំងអស់គ្នាគាត់ថាអូខេកម្មវិធីដែលខ្ញុំផុសនឹងទៅវាមានបញ្ហាដល់ account ឬក៏ hero អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមិនចាំបាច់ប្រើទេហ្នឹងអាចជាយាមប្រើតិចតិចតខ្លួនដើម្បីធ្វើការដោះស្រាយបញ្ហាក្នុង CX2 ហ្នឹងទៅហ្នឹងហើយអត់អត់ជាយាមរីកមិនថាអូខេកម្មវិធីមួយនេះដាច់ខាត់ប្រើប្រើអាលេខ CX កាតអត់ទេហ្នឹងហើយអាច បើមានជំរឹះកុំប្រើវាជាការល្អហ្នឹងហើយអូខេអញ្ចឹងវីដេអូនេះខ្ញុំសូមបកស្រាយនឹងនិយាយតែប៉ុណ្្នឹងទេអញ្ចឹងជំរឹះគឺលើ អ្នកទាំងអស់គ្នាទេ ចង់ប្រើក៏បាន មិនចង់ប្រើក៏បានអូខេអរគុណបាយបាយ